បាទសួស្តីបាទនាំមកខ្ញុំជាមួយនឹងវីដេអូថ្មីមួយទៀតដែលនិយាយអំពីកម្មវិធីកាត់តវីដេអូមួយដែលងាយស្រួលប្រើបំផុតសម្រាប់អ្នកមិនសូវចេះសោះមិនទាន់ចេះសោះអ្នកចេះហើយក៏អាចប្រើបានដែរអឺសុខសប្បាយទេបងប្អូន ខានជួបគ្នាយូរហើយខ្ញុំខានចេញវីដេអូយូរដូច្នេះខ្ញុំរវល់ជាមួយ channel ផ្សេងបាទនិយាយត្រង់រវល់មួយ channel ផ្សេងខ្លាំងហ្នឹងហើយថ្ងៃនេះនឹកឃើញចេញវីដេអូកម្មវិធីល្អមួយណែនាំគឺកម្មវិធីកាត់តវីដេអូនោះគឺឈ្មោះវាគឺ Wondershare Filmora 9 ហ្នឹងហើយ Filmora យើងហៅ Filmora 9កម្មវិធីនោះណាគឺងាយស្រួលប្រើសម្រាប់បងប្អូនដែលថ្មីថ្មីបង្ហោះវីដេអូចូល YouTube YouTube YouTube ហើយ Facebook អីចឹងដែលពិបាកនឹងរកកម្មវិធីណាមកធ្វើវីដេអូហើយកម្មវិធីនេះគឺមាន free នៅតាមអ៊ីនធឺណិតតែយើងត្រូវការ activate វាហើយចំពោះការដំឡើងនៅ activate ខ្ញុំនឹងបង្ហាញនៅវីដេអូក្រោយមួយទៀតខ្ញុំឲ្យទាំង file ឲ្យទាំង email ID ហើយនិង password ដើម្បីយកទៅ activate វាហើយប្រាប់ពីរបៀប activate តែម្ដងគឺប្រើបានរហូតអត់ខ្វល់រឿងបិទអ៊ីនធឺណិតបើកអ៊ីនធឺណិតមាន Wi-Fi អត់ Wi-Fi ទេហ្នឹងហើយហើយវានេះខ្ញុំនិយាយវីដេអូក្រោយក៏ខ្ញុំប្រាប់ថាកម្មវិធីនេះអ្នកខ្លះគាត់ activate ផ្សេង activate គាត់ដោយបិទ Wi-Fi គាត់ log in ចូលហ្នឹងហើយតែថ្ងៃក្រោយពេលដែលគាត់បើកកម្មវិធីមកចំពេលគាត់មានអ៊ីនធឺណិតនៅកុំព្យូទ័រឬក៏បើក Wi-Fi គឺវាលោតផ្ទាំង activate របស់ទៀតហើយហ្នឹងហើយគឺវាជាប់បើយើង render យើង export ទៅវាជាប់ watermark របស់កម្មវិធីហ្នឹងហើយគឺវាអត់ឡយអញ្ចឹងហើយក្នុងវីដេអូនេះដែរខ្ញុំគាត់តែប្រាប់ពី function ខ្លះបើទាំងកម្មវិធីមកកន្លែងណាដាក់រូបកន្លែងណាមើលកន្លែងណាមាន effect កន្លែងណាមាន transmission កន្លែងណាដាក់ style អីអញ្ចឹងណាហើយរបៀប export ចេញអញ្ចឹងហើយដើម្បីកុំឲ្យយូរកុំឲ្យវីដេអូយូរខ្ញុំនឹង នាំបងប្អូនទៅទៅខ្ញុំតែម្ដងទៅដើម្បីមើលអឺទាំងអស់គ្នាដោយសារអញ្ចឹងនេះគឺខ្ញុំបើកមកបើកមកផ្ទាំងគឺវាលោតមានផ្ទាំងរត់មួយផ្លែតអីគេលើឯងដែរប៉ុន្តែនេះគឺអឺ នេះគឺដោយសារតែខ្ញុំបើកវាហើយគឺយើងចេញមកអញ្ចឹងតែម្ដងនេះគឺផ្ទាំងការងារទូទៅដែលខ្ញុំ បាន record ហើយកំពុងតែ record នៅ record ដោយកម្មវិធីនេះផ្ទាល់តែម្ដងខ្ញុំកំពុង record មាន record ព្រម webcam record screen record តែសលេងបានវាពិសេសមែនតើហើយកម្មវិធីនេះដែរក៏អាច video render ដល់កម្រិត 4K Ultra HD ដល់ 4K លក្ខណៈ cinema ក៏មានដែរ 4K ហ្នឹង21ដោយ9និង19 9 16 19 6អញ្ចឹងណាវាបាន 4K នេះដូចជា render នេះ export នេះតើមានវីដេអូយើងអាចបានអញ្ចឹងហើយខ្ញុំរៀបរាប់អំពីផ្ទាំងទូទៅកន្លែងនេះគឺកន្លែង file ដែលដាក់ style នានានឹងគឺមានដូចនេះមានដូចជា sound មាន title transmission ខ្ញុំរៀបរាប់មួយមួយកន្លែងនេះ media គឺកន្លែងប្រអប់ដែលយើងទុកវីដេអូឬក៏រូបថតដែលយើងយកមកផ្សំគ្នានៅកន្លែងនេះឲ្យចេញជាវីដេអូឲ្យចេញជាវីដេអូតែមួយគឺមានវីដេអូច្រើនមកដាក់ចូលគ្នាមានវីដេអូមួយគឺកន្លែងនេះ media យើងអាចយកវីដេអូមកដែលចុចនៅកន្លែងនេះហើយយកពាក្យថា import media file ឬក៏យើងមាន file យើងបរួមតាអានឹងមកយើងទាញវីដេអូនឹងចូលមកបណ្ដាយមកយើងបើកវីដេអូរបស់យើងយើងទាញចូលក្នុងនឹងតែម្ដងមកអូនហើយខ្ញុំទាញមួយចុះខ្ញុំទាញវីដេអូណាមួយ ខ្ញុំទាញវីដេអូនេះមួយចូលចុះខ្ញុំទាញចូលមួយគឺវាចូលដល់ឬក៏យើងចូលទៅតាមនេះយើងយក import អាហ្នឹងខ្ញុំប្រាប់ពីផ្លូវយើងទៅរកវីដេអូដែរយើង select លើវីដេអូនឹង12ដងគឺវាចូលមកដែរឃើញហ្នឹងហើយបើយើងចង់មានរូបថតទាញចូលយើងទាញចូលមកនេះគឺកន្លែង media ចាញ់ audio audio គឺសលេងរបស់វាពីនាយមកវាមានច្រើនច្រើន free ឲ្យយើងមកតែយើងអាចទៅ download download ជាគណៈ file ជា effect អីមកយើងអាចបំផ្លែងទៅជាសលេងហ្នឹងយើងយកមកទុកក្នុងនឹងបាននេះដូចកន្លែងនេះខ្ញុំមាន41ដែររបស់ខ្ញុំបណ្ដោយហ្នឹងណាខ្ញុំមាន41ដែរមានសលេងអីមិនអីចឹងហ្នឹងហើយយើងយកសលេងអត់ជាប់ copy ឡើយចឹងណាឃើញណាចឹងមកនេះវិញកប់ណាកន្លែងនេះគឺ title និងកន្លែងសរសេរអក្សរ ដូចកន្លែងនេះខ្ញុំចង់បានអក្សរ style លេចចេញមកអញ្ចឹងកន្លែងនេះខ្ញុំចង់បានអក្សររត់មកកន្លែងនេះខ្ញុំចង់បានអក្សររៀបរាប់ពីឈ្មោះអីអ្នកសម្ដែងអ្នកអីច្រើនអញ្ចឹងគឺកន្លែងហ្នឹងហើយកន្លែងនេះគឺមានច្រើនហើយមានអក្សរ style ច្រើនមាន free មកច្រើនហើយមាន effect សម្រាប់អក្សរមានច្រើនបងប្អូនយ៉ាងម៉េចហើយ មកកន្លែងនេះគឺ transmission transmission នេះកន្លែងដែលបដូរពីរូបថតមួយទៅរូបថតមួយពីវីដេអូទៅវីដេអូបងប្អូនចង់ចង់ឲ្យវាដូរឆ្លងមួយលោទៅឆ្វាច់ទៅមួយទៀតទេគឺបងប្អូនចង់ឲ្យវីដេអូនោះវាមាន style ដើម្បីដូរវីដេអូទៅវីដេអូគឺវាមាន trend នៅ trend mission នេះគឺស្រួលមែនគឺ function វានៅមួយជួរនឹងហ្មងញ៉ាំយើងធ្វើការអត់ដូចកម្មវិធីខ្លះអានោះនៅណេះទៅអានេះនៅនោះទៅអានោះនៅណេះទៅនោះវែងសម្រាប់អ្នកដឹងវែងតែសម្រាប់គាត់អ្នកដឹងហើយគឺស្រួលហ្នឹងណាអ្នកគាត់ចេះ ភាសានេះគឺស្រួលអានេះសម្រាប់ចាំគឺដូចវីដេអូទៅវីដេអូមួយនេះខ្ញុំគ្រាន់តែប្រាប់ទេនៅវីដេអូខ្លះខ្ញុំអាចធ្វើកាត់តវីដេអូមួយឲ្យចប់តែម្ដងដើម្បី ពីដើមដល់ចប់ដោយសារពេលនេះมันអាច render បានដោយសារខ្ញុំជាប់ record screen នៅ camera នៅការ render គឺវាដាច់ record ដែរអញ្ចឹងនេះគឺកំពីដោ style គឺចេញឃើញដោវីដេអូទៅវីដេអូមួយឬក៏វិលឬក៏ចង់បានអីញែកជ្រៀកចេញពីគ្នាអញ្ចេះអាហ្នឹង ចេញដូចទឹកខែកចេញពីគ្នាអញ្ចឹងហ្នឹងហើយមកនេះ effect effect មានន័យថាវីដេអូយើងធម្មតាពេលយើងទាញ effect បែបជាព្រិចព្រិចមានអីចឹងទៅគឺវីដេអូយើងគឺទៅអញ្ចឹងណាដូចកន្លែងនេះញាក់ញាក់អីចឹងដូចយើងចង់ធ្វើបទចម្រៀងមានញាក់ញាក់ញាក់រូបភាពចឹងវាមាននៅក្នុងនឹងច្រើននេះហើយ free ទាំងអស់តែម្ដងនេះកន្លែងនេះអីទាញដាក់លើវីដេអូយើងវីដេអូវាឃើញលក្ខណៈបែបហ្នឹងហើយពណ៌អីគឺអញ្ចឹងមកខាងនេះគឺកន្លែង កន្លែងហ្នឹងកន្លែងរៀបថា sticker ក្រោយយើងដាក់លើវីដេអូរត់រត់យើងដាក់សេកអែវអែវអញ្ចឹងដាក់រូបសភាឡើងហូបបាយឡើងអីអញ្ចឹងគឺនៅកន្លែងហ្នឹងហើយយើងអាចទាញនឹងឲ្យទៅព្រមប្រេកអីដាក់ចែងវីដេអូយ៉ាងបានហើយមានច្រើនមានច្រើនមែនតើហើយយើងអាច set up វាក្រៅបន្ថែមទៀតបានមានកុំជ្រួចមានអីអញ្ចឹងទៅក្នុងវីដេអូឃើញផ្ទុះកុំជ្រួចអញ្ចឹងមកដែរដែរពីលើវីដេអូយើងយើងអាចបរិញរូបនៅឲ្យធំតូចបាន ហ្នឹងហើយហើយលើនេះមានតែប៉ុណ្្នឹងឯងស្រួលមែនតើហើយនេះវាមានស្អីស្អីលើនេះយើងអាចរើសយើងមើលអសទៅហើយក្រោយយើង save ចូល favorite ទៅ favorite មានទេយើងមាន style ណាល្អមួយយើង save នេះយើងដាក់ចូល favorite មក favorite ទៅឃើញអានេះក៏មាន favorite ដែរហ្នឹងថា title ណាយើងពេញចិត្តកុំឲ្យបាក់អូដាក់ favorite ទៅយើងមក favorite ទៅហើយមករៀបរាប់បន្តទៀតក្រញឹកទាំងការងារ ការងារគឺកន្លែងនេះពីក្រោមនេះមកគឺកន្លែងដាក់មានតែសោនេះពីលើនេះមានសោនេះមានជំនឿអញ្ចឹងខ្ញុំទាញវីដេអូមកដាក់មកវិញទាញមកក្រោមអត់មកទេដោយសារវីដេអូវាត្រឹមនេះទៅលើឯងហើយបើសិនយើងមានវីដេអូច្រើនដាក់ជាប់នៅលើនេះយើងអាចទាញវីដេអូចេះបានទៀតយើងអាចបរិចវាបរួមឲ្យវែងស្រួលយើងកាត់ស្រួលយើងអីចឹងណាហើយបន្ទាត់ក្រហមចំណាំទីតាំងដែលយើងកំពុងតែ play របស់ខ្ញុំ play ដល់ទីតាំងខ្ញុំចង់កាត់ខ្ញុំคลิกខ្ញុំចង់កាត់ត្រឹមហ្នឹងខ្ញុំចុចរកកាត់ត្រៃនេះមកកាត់បាត់ ឬក៏អាត្រឹមនេះមួយនេះខ្ញុំទុកឲ្យមាន sound នេះខ្ញុំអត់ឲ្យមាន sound ខ្ញុំទាញនេះឲ្យវីដេអូធម្មតាគឺមាន sound ខ្ញុំ play វាចេញកន្លែងស្លេងឲ្យយើងវាកន្លែងនេះ audio audio យើងចង់ទៅឡើងកប់ឡើងអីតាមហ្នឹងឥឡូវនេះគឺសរេពណ៌វីដេអូអីចឹង color ចឹងឲ្យវីដេអូពណ៌យើងយើងថ្លាយើងខ្ចីជាងមុនណាតាមនេះដែរយើងសរេឲ្យវាខុសយើង reset វាមកកន្លែងដើមវិញហើយងាយស្រួលមែនតើហើយ មាន advanced setting មួយទៀតយើងត្រូវរាវទៅច្រើនទៀត advanced setting យើងអាចសេរីដូចថា menu អញ្ចឹងយើងសេរីឲ្យមើលសេរីឲ្យមើលរហូតតែម្ដងតែយើងធម្មតាយើងរើសយកតែ auto auto ទៅយើងមើលតែមួយតម្ងយើងនិយាយថាហ្នឹងហើយហើយយើងដាក់វីដេអូទៀតមកវាតគ្នាហើយសម្រាប់ title យើងចង់ឲ្យកន្លែងនេះចេញអក្សរអញ្ចឹងយើងរើស title ណាយើងចង់ចេញ title ណានៅកន្លែងនេះមួយអញ្ចឹងយើងរើសនេះទីមកដាក់លើហ្នឹងហើយសេអក្សរទៅ កន្លែងសេអសកន្លែងដាក់ស្ទាយអសកន្លែងដាក់ទំហំអសអសដុតអសកដាកន្លែងនេះមកសេរីមានសេរីអសច្រើនទៀតដាក់ពណ៌អសអញ្ចឹងមានច្រើនពេលមកសេរីរត់អីយក advanced setting មកវាមានធ្វើអសយើងបន្លានេះធ្វើអសយើងមានមានសាបមានដូចថាមានសម្ោមានអីណែយើងអាចធ្វើបានអស់យើងយូរយូរយើងចេះមួយចំណុចយើងធ្វើបានច្រើនហើយចំពោះថាវីដេអូយើងយើងពិនិត្យហើយ យើងបរិយព្រមយើងផលិតបានហើយចំពោះ render យើងអត់មានបាច់ select អីទេគឺថាកម្មវិធីតែប៉ុណ្្នឹងនៅក្នុង Blender វា render យើងខយកពាក្យនេះ export បងប្អូនយកពាក្យ export ទៅក្នុង setting ហ្នឹងគឺបងប្អូនបើកមើលទៅបើកមើលទៅគឺនេះគឺវីដេអូឈ្មោះវីដេអូយើងកន្លែងដែលយើង save ទៅយើងអាចដូរបាននេះទំហំវីដេអូយើងនេះ frame យើងចូលទៅដូរ setting បាន នេះខ្ញុំរើសយក file mp4 បងប្អូនមាន file ឯត្រូវការបំលែងទៅជា mp4 បាន mp4 ជាវីដេអូចូលទៅដូរ setting ខ្ញុំដូរវីដេអូខ្ញុំខ្ញុំដូរយក 4k 4k ultra hd ហើយដាក់196សម្រាប់ក្រុមនេះ 4k ដែរតែ21ដោយ20 21ដោយ9លក្ខណៈរោងលក្ខណៈ cinema អាហ្នឹងយើងយក 4K មកវាមិញឥឡូវខ្ញុំឧទាហរណ៍ខ្ញុំអត់ OK អឺទំហំ Full HD ហ្នឹងខ្ញុំ25 frame ហ្នឹង វា C 26មេវីដេអូហ្នឹងចឹងបើខ្ញុំយក 4K ខ្ញុំយក 4K ធម្មតាហើយយក60 frame ហើយខ្ញុំ OK វា C ប្រហែលមេវាឲ្យព័ត៌មានយើង render ទៅវា C ប្រហែលនេះគឺវាប្រាប់ក្នុងហ្នឹងនេះដែរនេះហើយវីដេអូ27វិនាទីទេចឹងខ្ញុំអត់ render ហើយប្រហែលខ្ញុំចុច render ទៅចាំវាដល់ចប់គឺចប់ហើយដល់យើងដឹង cell ណាហើយសម្រាប់មួយទៀតខ្ញុំអត់ទាន់បានស្គាល់ពេលយើង ប្រើកុំព្យូទ័រឬ laptop ដែលមាន VGA 2មួយខ្លាំងមួយខ្សោយយើងត្រូវចូលទៅដូរ setting ហ្នឹងគឺនៅកន្លែងនេះយើងចូលមកដូរនេះអឺ preference យើងចុចកន្លែងហ្នឹងមកវាមានកន្លែងមើលព័ត៌មានវាដាក់ស្អីស្អីហ្នឹងយើងក៏មើលយើងមកនេះ folder កន្លែងយើង save ទៅទុក save អា save សម្រាប់យើង set up មកវិញពេលយើងថាចង់ប្រើចង់កាត់តវាឡើងវិញយើងយើងបាត់វីដេអូច្រឡំលុបវិញយើងទៅកាត់តម្ដងទៀតកុំឲ្យពិបាកអញ្ចឹងខ្ញុំមកមុខទៀត editing ហើយ sell sell នេះគេប្រាប់កន្លែងហ្នឹង sell ទៅណាទៅណីចង់គេនេះសំខាន់វីដេអូដែល view នៅពេលធ្វើយើងចង់ឲ្យវាឃើញប្រមាណឃើញ720ឬ1008ឃើញ720វារត់យើង smooth វាអត់តាក់1008នេះខ្លាចវាកុំព្យូទ័រយើងខ្លាំងយើងដាក់1008ទៅវាអត់តាក់អីចឹងហើយនឹងកន្លែងឲ្យយើង save file ឲ្យសល់សល់វាហើយចំពោះនេះកន្លែងអឺ VGA VGA បងប្អូន VGA កុំព្យូទ័រខ្ញុំ ខ្ញុំ render ដំបូង 4K 6នាទីលេង render ជិត3ម៉ោងខ្ញុំឆ្ងល់ហើយខ្ញុំមើល setting តាមពិតមកពីខ្ញុំអត់គ្រានេះហើយខ្ញុំមកគ្រានេះខ្ញុំត្រូវដោពេលឥឡូវនេះគឺ graphic Intel UHD graphic 3630គឺធម្មតាលក្ខណៈបញ្ជូនៅអេក្រង់ធម្មតាទេគឺអាចបង្ហាញតែសម្រាប់ render គឺយើងហត់តិចហើយអញ្ចឹងឯង auto គឺវាជាប់អាហ្នឹងហើយដល់ហើយខ្ញុំត្រូវមកដោអានេះ នេះ RTX RTX មានន័យថា RTX ហ្នឹង render ហើយ VGA បើបងប្អូនទិញ computer សម្រាប់លេង game ឬយក VGA ហ្នឹងដាក់អក្សរថា GTX GTX ហ្នឹងផ្ដោតខ្លាំងលើ game តែវាក៏ render បានគ្នាដែរតែបើសិនជា RTX គឺផ្ដោតលើ render ហើយ game ក៏លេងបានដែរខ្លាំងលេខខ្ញុំឲ្យ27នេះ VRAM វា 8G ប៉ុណ្ណឹងគឺខ្លាំងហើយហើយឥឡូវនេះ VRAM មានតែ128មេហ្នឹង ចឹងវាបានវីយូលើផ្ទាំងអេក្រង់នេះធម្មតា1 2 3 4វីដេអូចឹងទេចឹងយើងយក RTX នេះខ្ញុំអូខេអូខេវាមកហើយនេះយើងលក្ខណៈថាយើងគ្រានេះហើយយើងក្បិតខ្វែងនេះទៅវិញគឺយើង render ហើយបើស្អីយើងខូចវីដេអូយើងចង់មកយកអត់ទៀតបានទេគឺមានន័យថាអត់រត់តែពេលយើងខ្វែងគឺវា clean ចោលហើយអញ្ចឹងយើងអត់បាច់គ្រីទេខ្ញុំយកទៅអូខេមក ខ្ញុំរៀននៅវីដេអូនឹងបានហើយហើយខ្ញុំសូមបង្ហាញប៉ុណ្ណេះដែរហើយបើសិនជាមានការខុសទាស់នៅលុបអីមានការខ្វះខាតអីហើយសម្រាប់អ្នកដែលគាត់ចេះហើយអាចជាវីដេអូនេះគឺវាលក្ខណៈស្ទើរស្ទើរសម្រាប់គាត់អញ្ចឹងហើយសូមបងប្អូនកុំកាយប្រកាន់សង្ឃឹមថាបងប្អូនចាប់អារម្មណ៍កម្មវិធីនេះហើយបើចង់ស្រឡាញ់កម្មវិធីនេះធ្វើឲ្យ full ប្រើ free បានរហូតរងចាំវីដេអូក្រោយ មានទាំង link download មានទាំង ID email សម្រាប់ activate ហើយមានទាំង password ឲ្យទៀតបាទអរគុណសូមជម្រាបលាបាយបាយ